រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ បាទខ្ញុំមកនាំបងប្អូនទៅមើលហ្នឹងឯងពីចំណុចសំខាន់សំខាន់ខ្លះរបស់ Microsoft Excel ហ្នឹង Microsoft Excel ណាអញ្ចឹងយើង បើកទៅកាន់ Microsoft Excel បាទ Microsoft Excel 2010ហ្នឹងហើយនេះបងប្អូនឃើញអញ្ចឹងហ្នឹងហើយអញ្ចឹងយើងត្រូវស្គាល់ពីមូលដ្ឋានគ្រឹះរបស់វាបាទអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាណា បាទអញ្ចឹងយើងបើកមកវាមកឡើងតម្រងដូចនេះបាទមានតម្រងដូចនេះបាទអញ្ចឹងយើងជ្រើសលើកន្លែងជ្រើសរើសកន្លែង view នេះមកបាទហ្នឹងហើយហើយយើងមកចូលមកកន្លែងនេះបាទជ្រើសរើសទំព័របន្ទាត់ផ្សេងៗអញ្ចឹងណាហ្នឹងហើយបាទ គឺយើងលុបលុបបន្ទាត់ចេញទាំងអស់ហ្នឹងហើយមកយើងមក click line មក click line គឺមានន័យថាបន្ទាត់ទាំងអស់ហ្នឹងហើយអញ្ចឹងហ្នឹងកន្លែងនេះ heading បាទកន្លែងនេះយើងអពួកអក្សរអីទាំងអស់នេះបាទ ABC គេនេះយើងមិនអាចនេះទេបាទយើងទុកវាប្រើមើលដើម្បីថាយើងអឺ ត្រូវចងរូបមន្តអីផ្សេងផ្សេងគឺយើងត្រូវប្រើរបាទាំងនោះជួយជំនួយដល់យើងហ្នឹងហើយគឺជំនួយជំនួយដល់យើងបាទហើយអឺបាទយើងជំនួយដល់យើងអញ្ចឹងយើងមើលកន្លែងមកចូលកន្លែងលីយុទ្ធភេទនេះបាទអានេះទំហំក៏ដែរបាទបាទយើងយក A4 នោះ ប្រើជាលក្ខណៈទូទៅបាទហ្នឹងហើយនេះផងហើយលើកទៀតថាយើងប្រើกระดาษបិឈូឬกระดาษដេកចឹងបាទហ្នឹងហើយចឹងសម្រាប់បងប្អូនគាត់មិនអឺមិនយកអាកាឡាកាឡាបន្ទាត់ឡាយនេះក៏បានបាទអញ្ចឹងយើងចូលទៅកន្លែង view វិញយើងដក line ចេញទៅបាទហ្នឹងហើយ តែត្រឹមនេះនឹងមានបញ្ហាអីបាទយើងអត់ឃើញអាកន្លែងរលើនេះបាទហ្នឹងហើយបាទបាទជាងខ្ញុំភ្ជាប់មកភ្ជាប់ឡាញនេះវិញគិនឡាញនេះវិញដើម្បីពញ្ញុលបន្ថែមបាទ Connect នេះគឺកន្លែងនេះគឺយើងភេទអសរឬក៏ទំហំអសរឯធម្មតាហ្នឹងហើយមានពណ៌មានអីយ៉ាងទៅហ្នឹងហើយកន្លែងនេះកន្លែងជាកន្លែងកាត់បន្ទាត់ណាបាទនេះ May Saturn បាទកន្លែងកន្លែងកាត់បន្ទាត់បាទហើយយើងដូចឃើញយើងឃើញដាក់មកលើទៅយើងឃើញមានអី ក្រោមឃើញយើងបាទហ្នឹងកន្លែងកាត់បន្ទាត់នេះគឺជាទំនងប្រាប់ឲ្យយើងបាទលើឧទាហរណ៍ថាឥឡូវយើងអកាត់បន្ទាត់ពីលេខ1ដល់លេខ2នេះយើងអូមមកចុចមកស្វែងចោយើងអូវាមកដល់ចុងកដាស់ចឹងមកហើយយើងធ្វើការកាត់បន្ទាត់ឲ្យខ្លាជាបន្ទាត់តែមួយហ្នឹងហើយអញ្ចឹងអឺ បាទយើងសាកសរសេរសាកលមើលបាទអញ្ចឹងយើង ជ្រើសរើសសិនឬក៏យើងសរសេរសិនបាទយើងសរសេរសាកសរសេរសាកមើលបាទអឺខ្ញុំឡើង font សាកលេងបាទទេបាទនិយាយថា check check now, no? Mm-hmm. Ah, សេខុសមកណាអធិស្ឋាន បាទបងប្អូនអញ្ចឹងយើងមកស៊ីមតបាទមានគៀមស៊ីខុសហ្នឹងហើយ check out បាទ check out បាទ check out ទៅស៊ីឈ្នះហ្នឹងអឺបាទឥឡូវហ្នឹងហើយបាទបងប្អូនពេលទៅយើងយើងសេរីបាទយើងសេរីទាំងពីរពីបន្ទាត់នោះឲ្យត្រូវពាក់កណ្ដាលកន្លងបាទនេះជ្រើសមកទំហំអសមកបាទ22បាទហ្នឹងហើយ ចឹងអ្វីដែលបងប្អូនដែលសិក្សាដល់ខ្លួនឯងបងប្អូននៅគួរតែស្វែងយល់នៅតែតទៅនឹង Excel បាទចឹងខ្ញុំមិនចង់ឲ្យคลิปវីដេអូនេះវែងពេកទេបាទហ្នឹងហើយព្រោះពិបាកក្នុងការមើលអីចឹងណានឹងអត់មានពេលវេលាសូមមើលចឹងហើយនេះជាចំណុចមូលដ្ឋាន គ្រឹះដែលបងប្អូនដែល មានគោលបំណងសិក្សាដោយខ្លួនឯងបាទសិក្សាដោយខ្លួនឯងហ្នឹងហើយ បាទហើយសម្រាប់នៅคลิปវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងបាទហើយបាទរងចាំបាទនៅតាមដាននៅคลิปវីដេអូក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលា